មាតាបិតាទៅប្រសាសួនទៅលេងព្រៃបាទទៅទទួលជួបបណ្ឌិតបណ្ឌិតស្រីគេមានបៃមលគេខាងភ្នំបៃសាឈើបាទបាទដល់ភ្នំទៅរស់ឡើងរស់ឡើងនាងពនាងក៏ទៅតាមតាមមើលណាគេភ្នំបៃក៏ព្រមដែរបាទតាមតាមទៅជួបបណ្ឌិតបាទពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំសំណាងពុតហ្មងបានជួបកងនិយាយរឿងបុរាណរឿងកូនស្ដេចសម័យកសាងប្រាសាទឈ្មោះព្រះនាងខ្មៅហើយព្រះនាងខ្មៅហ្នឹងក៏ប៉ុន្តែអឺ ឈ្មោះគាត់ គឺពនាងខ្មៅដែលគាត់ស្រឡាញ់រិះសម្ាញ់ណាចឹងកូនស្ដេចស្រឡាញ់រិះសម្ាញ់គឺស្ដេចសម័យមុនគឺអត់ឲ្យការមួយគ្នាទេអត់នៅមួយគ្នាទេពីនេះគឺជាកន្លែងអឺយើងចុះពីប្រាសាទវិមានត្រៃភពបាទអឺឈៀងខាងឈៀងខាងលិច និងខាងត្បូង ហើយនឹងយើងចុះពីកម្មចដាខាងត្បូងហើយចុះពីប្រាសាទព្រះគោប្រកែវបាទបន្ទាប់មកយើងចុះពីនឹងហើយពុកម៉ែបងប្អូនយើងនឹងធ្វើដំណើរមកត្រង់យើងនឹងទៅឃើញព្រះធំមួយបន្ទាប់ពីព្រះធំហើយយើងចូលដល់ប្រាសាទបុរាណហើយហ្នឹងហើយនេះជាវគ្គទី3ក្នុងវីដេអូនេះតោះពុកម៉ែបងប្អូនទៅទស្សនា ជាមួយខ្ញុំដោយមេត្រីភាព លោកគ្រូមកធ្វើសេចក្តីអធិប្បាយវត្តសាសបន្តិចណាហើយមកមកណែអូនមួយគ្រូតែអូមួយពុកពុកម៉ែហ៎ចាចាហ្នឹងហើយជើងសប្បាយបងបាទបាទគ្រូទៅមកដល់អឺខ្ញុំដើរជុំវិញទាំងអស់ហ្នឹងខ្ញុំគ្រាន់មកធ្វើប្រវត្តិសាស្ត្របន្តិចណាបាទបាទហ្នឹងហើយតើបង ពុកម៉ែបងប្អូននេះគឺជាយើងមើលយើងចុះពីផ្លូវកណ្ដាលភាគខាងត្បូងតាមប្រាសាទបកគោបកែវប្រាសាទវិមានផ្លៃភូមិមកយើងនឹងឃើញប្រាសាទដ៏ស្រស់ស្អាតប្រាសាទភ្នំជីសូ ដែលខ្ញុំបាននិយាយពីវគ្គទី1គឺប្រាសាទហ្នឹងកសាងដោយ3ស្ដេច3មហាក្សត្រ3មហាក្សត្រណាប្រាសាទហ្នឹងគឺកសាងដោយ3មហាក្សត្រទីទៀតខ្ញុំនឹងធ្វើសេចក្តីអត្ថាធិប្បាយទៅលើប្រាសាទ នំមីសូប៉ុន្តែមុននឹងធ្វើសេចក្តីអធិប្បាយខ្ញុំនឹងថតបន្តិចទៀតទៅលើសមិទ្ធផលថ្មី ដែលកសាងថ្មីថ្មីនេះទៅលើព្រះអ៊ុំតែធំណាស់តោះអូខេចាប់ដើម បាទនេះគឺជាសមិទ្ធផលថ្មីថ្មីតែកសាងដោយពុកម៉ែបងប្អូនចំនួនក្រោយក្រោយបាយពតហើយបាទអឺអឺចឹងសូមសនុកសប្បាយបាទព្រះធំហ៎បបែងគិតទៅប្រហែលជាខ្ទង់ប៉ាន់ស្មាប្រហែលជា10ម៉ែត្រទៅកង ប្រហែលជា10ម៉ែត្រកុង12ម៉ែត្រកុងហូហូ12ម៉ែត្របាទកុងមិនដឹងថាប្រាក់ហ្នឹងកសាងប្រហែលឆ្នាំហើយកុងឆ្នាំ2007 2007 15ឆ្នាំហើយអញ្ចឹងយូរដែរហើយកុង15ឆ្នាំហើយអញ្ចឹងថតបន្តិចសិន ចាំហ្វាញគុំពះអឺសូមភិចទោសកូនចៅមកគឺចង់ថតប្រឌិតរូបភាពសັບតាយទេថតហើយអឺ ស្អាតស្អាតស្អាតមែនតើស្អាតអឺខាងនេះគឺសេះសេះសមានខ្មៅសេះកញ្ញានឹងបងស្ដេចកសាងសានបរានឹងហ្នឹងសេះខ្មៅហ្នឹងអត្តន័យមិនកងនាងខ្មៅជីសេះសកញ្ញានាងខ្មៅជីសជីសកដាជីសេះបាទជីសជីសេះសកញ្ញាហ្នឹងកូនរបស់ស្ដេចស្ដេចកសាងសានបរាហ្នឹង អកងណាបាទផលវិញ្ញាណនឹងមានបាទជាមួយនឹងទឹកត្រីពុតបាទមួយមនុស្សស្រីបាទថ្ងៃមួយសូមមាតាបិតាទៅប្រសាលខ្លួនណាទៅលេងព្រៃហ៎បាទទៅទទួលជួបបណ្ឌិតបណ្ឌិតស្រីគេមានបីមាត់គេខាងភ្នំបីសាឈើបាទបាទដល់ភ្នំទៅរੂឡើងរੂឡើងនាងពនាងក៏ទៅតាម តាមមើលណាគេភ្នំបីក៏ព្រមដែរបាទតាមតាមទៅជួបបណ្ឌិតស្រីហ្នឹងបាទបាទដល់ជួបបណ្ឌិតស្រីហ្នឹងក៏មានចិត្តមួយគួយកាញ់ស្រឡាញ់បណ្ឌិតស្រីហ្នឹង ស្លាក់ស្រីស្រាញ់ស្រីអរេស្រីនោះបណ្ឌិតបណ្ឌិតស្រីឈ្មោះគឺមិត្តស្រីប្រុសឬក៏ឈ្មោះគឺបណ្ឌិតស្រីអូមានណាជាមនុស្សប្រុសប៉ុន្តែឈ្មោះបណ្ឌិតស្រីបាទបណ្ឌិតស្រីអឺហើយមកទៀតកុំហើយដល់តែអញ្ចឹងនោះពលៀងសណាយគេគេដឹងលីសាច់រឿងហ្នឹងបាទមកទូដល់មេដាបៃដាឯណេះបាទមកទូទៅមេដាបៃដានេះខ្ញាល់ខ្លាំងណាស់យើងជាស្ដេចឯទៅស្រឡាញ់ កូនជារាអញ្ចឹងណាបាទអញ្ចឹងកូនប៉ុន្តែពនាងហ្នឹងគឺពណ៌ខ្មៅហីសម្បល់ខ្មៅហីមិនខ្មៅទេប៉ុន្តែគេហៅឈ្មោះថាពនាងខ្មៅហ្មងពនាងខ្មៅហ្មងកូនរបស់ស្ដេចដែលកសាងកសាងប្រាសាទបុរាណហ្នឹងប្រាសាទបុរាណហើយពនាងខ្មែរហ្នឹងទៅស្រឡាញ់ដោយបរមម្នាក់បាទបរមម្នាក់ដែលឈ្មោះថាបណ្ឌិតស្រីបណ្ឌិតស្រីអញ្ចឹងមានថាគឺជាអ្នកចេះហើយអញ្ចឹងហ៎បាទបាទគេមានផ្ទៃមកគេខាងភ្លំបៃត្រឈើនេះអូជំនាញខាងភ្លំបៃ ប៉ុន្តែប៉ៃគេធ្វើពីព្រំពីសក់ឈើបាទបាទរស់នោះរស់រស់បាទតាមទៅតាមទៅក៏ជួបលោកស្រីភូមិផ្លុំបាទខ្ញុំយើងក៏មានចិត្តគួយកាញ់ស្រឡាញ់លោកស្រីហ្នឹងណាបាទបងដល់អញ្ចឹងនាងលៀងសណាយគេដឹងសាច់រឿងនេះគេមកទូដល់ពមាតាបៃតាដែរបាទបាទដល់មកទូទៅប្រាប់ទៅបៃតាខ្ញាល់ខ្លាំងណាបញ្ជាអាមាត្យយើងសម្លាប់ចោលយក ឲ្យយកយកពនាងសម្រាប់ចោលពនាងខ្មៅសម្រាប់ចោលបាទឲ្យអាម៉ាតយកសម្រាប់ចោលជូឲ្យកូនស្ដាច់ទៅស្រឡាញ់រះចឹងហើយបាទបាទហើយដល់ជំនាញដាងវព្រះអគ្គមហេសីព្រះអង្គបាទបាទព្រះអង្គហើយកូនស្រីយើងមានតែមួយទីព្រះអង្គគុំសម្រាប់ចោលអីគុំសម្រាប់អីអត់អនីតិចេញមិនដឹងទៅបានហើយបាទបាទបើរំពឹងគិតមកសន្ទុះក៏យល់ព្រម យូរព្រមមួយនេះទៀតនៅវត្តប្រាសាទនាងខ្មៅទួលស្រាប់ថ្ងៃហ្នឹងអូទៅប្រាសាទហើយប្រាសាទនាងខ្មៅមាន ប្រវត្តិចឹងទៀតបាទអូទៅចំណឹងហ្នឹងចឹងដោយសារកូនស្ដេចនៅភ្នំជីសូយើងហ្នឹងស្រឡាញ់បុរសឈ្មោះថាមិត្តស្រីមិត្តស្រីមិត្តស្រីហើយក៏ក៏ស្ដេចហ្នឹងយល់សម្រាប់កូនស្រីហ្នឹងក៏គេវល់កុំឲ្យសម្រាប់ចឹងកូនបាទមេដាហ្នឹងវល់គេមេដាវល់ស្រឡាញ់កូនហើយក៏មានទេ ព្រះនាងខ្មៅហ្នឹងឲ្យទៅប្រាសាទនាងខ្មៅទៅប្រាសាទនាងខ្មៅទៅរងហើយប្រាសាទប្រវត្តិប្រាសាទនាងខ្មៅហ្នឹងគឺប្រវត្តិអញ្ចឹងទេបាទអញ្ចឹងអូអរគុណកងហើយបន្តមកមួយទៀតកងអេខ្ញុំដូចចាំដំណឹងនេះកូនហ្នឹងហើយចាំដំណឹងហើយអញ្ចឹងអរគុណណាកងបាទអឺជូនកងខាងកាវជូនអឺកងខាងក្រៅបាទបាទកូនសុំបានសុខបានយើងដែរបាទអញ្ចឹងវត្តអឺព្រះនាងខ្មៅ គឺជាកូនវត្តហ្នឹងប៉ុន្តែ ជារឿងនិទានណាកងណោះបាទបាទជារឿងនិទានទេបាទអញ្ចឹងអឺខ្ញុំសុំថតបន្ថែមទៀតសិនអរគុណណាកង អូថ្ងៃនេះមកបាទពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំសំណាងពុតហ្មងបានជួបកងនិយាយរឿងបុរាណរឿងកូនស្ដេចសម័យកសាងប្រាសាទឈ្មោះពនាងខ្មៅហើយពនាងខ្មៅហ្នឹងក៏មានអឺមេត្រីភាពជាមួយនឹងអឺអឺរារាសមាញ់មួយ ដែលមានឈ្មោះថាបណ្ឌិតស្រីហើយក៏បានឆ្លាញ់គ្នាតលឺដល់ស្ដេចស្ដេចខឹងហើយក៏ចង់សម្លាប់ពនាងខ្មៅចឹងណាកងហ៎បាទចង់សម្លាប់ពនាងខ្មៅប៉ុន្តែមេដាឆ្លាញ់កូនពេកដែលជាកែមហេសីរបស់ស្ដេចកសាងប្រាសាទភ្នំសូរហ្នឹងក៏អង្វរឲ្យព្រះអង្គហ្នឹងកុំសម្លាប់ហើយនិតិពនាងខ្មៅទៅវត្តប្រាសាទនាងខ្មៅហ្នឹងហើយនេះគឺជាប្រវត្តិប្រាសាទនាងខ្មៅមួយដែរ ហ្នឹងហើយអរគុណច្រើនកងនោះសំណាងមែនតើខ្ញុំថ្ងៃនេះសំណាងមែនតើជួយកងកន្លែងហ្នឹងបើគេឲ្យឲ្យឈ្មោះឲ្យឈ្មោះគេកន្លែងប្រាប់ខ្ញុំហ្នឹងបាទតើហ្នឹងតើកន្លែងហ្នឹងមួយព្រះអង្គព្រះរាជនិព្វានបាទអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងព្រះអង្គព្រះរាជនិព្វានរួមជាមួយនឹងប្រាសាទអីជាមួយអឺអឺកូនស្ដាច់បាទព្រះនាងខ្មៅហ្នឹងហើយហ្នឹងហើយឥឡូវយើងទៅមើលកូនស្ដាច់ព្រះនាងខ្មៅ ដែលជាកូនស្ដេចសម័យបុរាណកសាងប្រាសាទភ្នំយីសូ គឺជារឿងនិទានរបស់ប្រជាជននៅ ក្នុង តំបន់ហ្នឹងហ្នឹងនេះបាទនេះបាទពនាងខ្មៅជីសេះសបាទពនាងខ្មៅពនាងខ្មៅ តាពិតអឺកងគាត់ប្រាប់មិញថាពនាងខ្មៅហ្នឹងគាត់មិនខ្មៅទេប៉ុន្តែអឺឈ្មោះគាត់គឺពនាងខ្មៅដែលគាត់ស្រឡាញ់រិះសម្ាញ់ណា ចឹងកូនស្ដេចស្រឡាញ់រិះសម្ាញ់គឺស្ដេចសម័យមុនគឺអត់អត់ឲ្យការមួយគ្នាទេអត់នៅមួយគ្នាទេហ្នឹងហើយនេះមានសេនាអមសងខាងបាទនេះពនាងខ្មៅហ្នឹងហើយអូខេវីដេអូវីដេអូនៅក្នុងសំណាក់នៃព្រះអង្គព្រះនិព្វាននេះគឺប៉ុណ្ណឹងសិនណាបាទជួបនៅវីដេអូក្រោយ